យកមីក្មេងកូនកញ្ចាស់គេនេះយកទៅផ្លូវចោលទៅលេងលេងទៅចោលនៅកន្លែងចាស់ចាស់ឲ្យតែវាចេញពីពិភពមនុស្សឲ្យខ្ញុំចាក់ចេញពីទីនេះក៏បានដែរឲ្យតែខ្ញុំបានចាំកូនខ្ញុំខ្លួនត្រឹមតែជាកូនអ្នកបំរើកុំមកចង់រាប់អានជាមួយនឹងកូនយើងស្មាននេះមិនមែនសម្រាប់អញប៉ះទេដកចេញទៅបងជួយខ្ញុំជន់ទេធោះអរគុណ ដឹងរឿងអីមែនវាងាប់ទៅហើយហេតុអីក៏វានៅតែចង់កម្មចង់វាជាមួយនឹងយើងទៀតឯងទៅយកស្រាល្អយកទៅជូតដំណើរប្តីយើងទៅយើងទាំងពីរជាមិត្តក៏មិនមែនជាសង្សារក៏មិនមែនក៏ប៉ុន្តែពួកយើងខ្វះគ្នាមិនបានទេបើខ្ញុំនៅខាងក្រៅគ្មានអ្នកណាធ្វើបាបពីនោះទេម៉ែអត់មាននៅទីនេះទេ វានឹងពេលទៅនេះរត់វិញហ្នឹងឯងស៊ីទៅនេះបើសិនជាអ៊ំស្រីគាត់មិនព្រមលោកក៏លើកជីវីមកឲ្យខ្ញុំមកលោកតកែសាកំពុងតែនៅជាមួយនឹងមីជីវីនោះទៅពីនេះឲ្យបងស្រឡាញ់អូនស្រឡាញ់រហូតងប់ងល់តែអូនម្នាស្រីខ្លះគ្មានលទ្ធភាពធ្វើឲ្យមនុស្សប្រុសមកស្រឡាញ់រួមគ្នាជាមួយបានប្រើល្បិចថោកថោកដាក់ថ្នាំឲ្យគេមានអារម្មណ៍ជីវីបងស្រឡាញ់អូនស្រឡាញ់អូនខ្លាំងណាស់បងសាកុំធ្វើអញ្ចឹងអីណាបងសាអូនវិញ វីខ្ញុំព្រមបាត់បង់អីទេតែខ្ញុំមិនចង់បាត់បង់បងនាំគ្នាទៅជ្រុលជ្រុលខុសខ្លួនខុសខាងជាមួយនឹងគ្នាអញ្ចឹងហើយមកឲ្យយើងជាម្ដាយនេះរៀបចំមកគល់ការឲ្យអែមស្លាប់ឬក៏ហ្នឹងគឺជាវាសនាអែមកូនអែមខ្សែភាពយន្តភាគរឿងនាងជីវីមានតែនៅលើ app Sastra Film តែមួយគត់មាន app Sastra Film ដូចមានរោងភាពយន្តនៅក្នុងដៃ